ហូបព្រោះស្រូវស្គងតែបងយំខកព្រោះអូនក្បត់ចិត្តមានថ្មី ស្រវាអ្នកក្រុងចោលបងអ្នកស្រែស្បែកខ្មៅលិចបាំងវាលស្រូវព្រោះពេលឈ្នួរទឹកមក អ្នកស្រែស្មោះស្នេហ៍ភក្តីមានទេឡានថ្មីមានតែក្របីមួយនឹងអូយបងក្រនឹងមិនអាចមានអ្នកទីក្រុង ថ្មីអ្នកស្រែសូមផ្ដាំថ្ងៃណាគេជប់ស្នេហ៍ថ្លៃមើលវិញមកស្រី អ្នកស្រែភក្តីចាំជួបទឹកភ្នែក ស្រែសូមផ្ដាំថ្ងៃណាគេជប់ស្នេហ៍ថ្លៃធ្វើវិញមកស្រីអ្នកស្រែភក្តីចាំជួ